បាយមើលស្ថានភាពខ្លួនឯងថាខ្ញុំជ្រើសរើសណាគេអូយើងស្គាល់គ្នាយូរឆ្នាំហើយណាយើងតស៊ូជាមួយគ្នាយូរហើយតែចុងក្រោយ អូនតែជ្រើសរើសយកគេម្នាក់នោះដែលអូនទៅស្គាល់ប្រហែលថ្ងៃបងចង់និយាយច្រើនបើគ្មានបងកូនឯងគ្មានថ្ងៃនេះដែរបងគិតអីថាបើខ្ញុំមានបងខ្ញុំមិនអាចរីកចម្រើនបានមើលរូបរាងខ្ញុំផង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 អ្នកដែលឡាយពាក់សក់ដោយបែងខ្ញុំមានភាពខ្លាំងរបស់ខ្ញុំថាពីមុនទៅខ្ញុំមានបែងចាំជួយតែឥឡូវអត់បែងក៏ខ្ញុំអាចធ្វើវាបានដែរអត់ទេណាអូនណាកុំចឹងអីណាកុំគិតអត់ទេណាអូនអញ្ញុំសុំទោសកុំគិតអត់ទេណាអូនកុំទៅចោលបងអីណាណាអូនណាកុំទៅចោលបងអីណាគៀ be on